បាទហើយប្រិមិត្តនៅសួរថាតើកីឡាករណាទប់ហាក់ឡែនជាប់មិនបាច់ទប់ទេហាក់ឡែនទប់តែអ្នកអាស៊ីសគាត់ទៅជាប់ហើយវាអត់មានអីបញ្ហាទេគាត់ពូកែបញ្ចប់ទីគាត់បញ្ចប់ទីគឺអាស្រ័យលើអ្នកបញ្ជូនបាល់ហើយស្ទឹងបើសិនជាអ្នកបញ្ជូនបាល់របស់គាត់បាទឲ្យទៅគាត់អត់បានបាល់បញ្ជូនទៅអត់បានសម្រេចសួរតើតើហាឡែនបានបាល់បញ្ចូលទីដែរអត់ទេអត់ទេ បាទអញ្ចឹងបើសិនជាយើងនិយាយអំពីហាឡែនបច្ចុប្បន្នអ្នកណាបិទគាត់បាន បាទវ៉ាន់ដាច់ក៏បិទគាត់បានដែរបាទមានអីបញ្ហាវ៉ារ៉ាន់បាទការលេងមួយម៉ែនយូក៏បិទគាត់បានដែរបាទអត់មានអីបញ្ហាទេប៉ុន្តែបើសិនជាចង់ឲ្យជាប់គុំសង្កត់ធ្ងន់ទៅលើគាត់ គឺសង្កត់ធ្ងន់ទៅអ្នកបញ្ជូនបាល់ឲ្យគាត់កន្លែងហ្នឹងក៏ជាកន្លែងដែលពិសេសបាទយើងនិយាយឲ្យអស់សួរថាតើហាឡែនរងថ្ងៃហ្នឹងគឺគាត់មានគ្រោះថ្នាក់ដែរឬទេ បើសិនជាយើងនិយាយឲ្យអស់សូម្បីតែលោកប៉េបកាឌីយ៉ូឡាក៏គាត់បានលើកឡើងឲ្យដែរថា សម្រាប់ Haaland មិនមែនជាកីឡាករដែលមានគ្រោះថ្នាក់នោះទេបាទមិនមែនជាកីឡាករដែលមានគ្រោះថ្នាក់នោះទេហេតុអីរៀងរាល់ការបង្កើតឱកាសទាំងអស់បាទចូល70ទៅ80%ហើយដែលហាក់ឡែននេះអាចរកគ្រាប់បាល់បាន ដោយសារមិត្តរួមក្រុមរបស់គាត់ជាអ្នកបង្កើតឱកាសបាទមិនមែនគាត់ជាអ្នកបង្កើតឱកាសទេបើប្រៀបធៀបគាត់ជាមួយនឹង Lionel Messi គឺខុសគ្នាឆ្ងាយណាស់ខណៈពេលដែល Lionel Messi គឺគាត់ជាអ្នកបង្កើតឱកាសដោយខ្លួនឯងបាទដល់ពេលយើងធ្លាប់ទៅមើលហាក់ឡែនវិញ គាត់អត់បានបង្កើតឱកាសទេគឺមិត្តរួមក្រុមរបស់គាត់គឺជាអ្នកបង្កើតឱកាសបាទអញ្ចឹងសួរថាតើគាត់គួរឲ្យខ្លាចដែរទេសម្រាប់ Haaland ខ្ញុំគិតថាមិនគួរឲ្យខ្លាចទេបាទអត់គួរឲ្យខ្លាចទេប្រសិនបើបិទតំបន់បំរើរបស់គាត់ជាប់គឺជាប់ហើយបាទទុកតែម្នាក់ជាមួយនឹងគាត់ទៅបានហើយអត់មានអីបញ្ហាទេសម្រាប់ Haaland បាទបាទហើយ Arsenal បាទរឿងរ៉ាវរបស់ Arsenal បាទមុននឹងយើងឈានចូលដល់ Arsenal បាទយើងតាក់ទងជាមួយនឹងការប្រកួតចុងក្រោយរវាង បាទ Manchester Derby រវាង Manchester United ហើយជាមួយនឹង Manchester City បាទក្នុងការប្រកួតនេះប្រិយមិត្តយើងអាចមើលខឹងដឹងបានថា មិនមែន Manchester United នោះគឺលេងមិនកើតទេប៉ុន្តែកីឡាកររបស់ Manchester City នោះគឺគេមានប្រៀបជាងបាទគេ មានប្រៀបជាង ហើយក្នុងនោះផងដែរបើសិនជាយើងនិយាយអំពីការការពារវិញឃើញថាសម្រាប់ បាទដូចជាលោកអាសេងវិញជើក៏ដូចជា Postco បាទគាត់បានលើកឡើងបាទស្តៀងនឹងខ្ញុំមើលឃើញដែរដោយសារតែស្លាប់ស្វែងស្ដាំ បាទរបស់ Manchester United អត់សូវចោះជួយគ្នា បាទអត់សូវចោះជួយគ្នាអញ្ចឹងតំបន់ខាងក្រោមគឺ Dalot, Malaysia, Martinez បាទហើយ Varane ហើយក៏ដូចជា Eriksen ជួយជួយច្រើនប៉ុន្តែបើយើងក៏លេខទៅមើលស្លាប់ឆ្វេងស្ដាំបាទដែលមាន Sancho ហើយជាមួយនឹង Anthony ហាក់បីដូចជា រងចាំ counter attack ច្រើនជាងការជួយ នៅក្នុងតំបន់ការពារបាទអញ្ចឹងបើសិនជាយើងនិយាយអំពីការប្រកួត ការពីម្សិលមិញថ្ងៃវិញយើងឃើញថាសម្រាប់ការប្រកួតនេះ Manchester United គឺពិបាកនៅក្នុងការទៅដល់មុខទីរបស់ Manchester City បាទបញ្ហាធំ Manchester City គឺ គេលេងការពារដែរបាទជើងខាងក្រៅមកគេអាកាន់ជី ហើយជាមួយនឹងអាកេនោះគឺអត់ចុះទេអត់ឡើងទេគេនៅខាងក្រោមចាំជួយតំបន់ស្លាប់ឆ្វេងស្លាប់ស្ដាំគេមានប្រសិទ្ធភាពបាទស្លាប់ការពារឆ្វេងស្ដាំគេមានប្រសិទ្ធភាពគណៈពេលដែលឆ្វេងស្ដាំគេគេរំពឹងទៅលើ Foden ហើយនឹង Grealish អញ្ចឹងមានន័យថាតំបន់ជួរក្រោមរបស់ Manchester City គឺគេមុំទាំជាង បាទយកយើងក៏លេខទៅមើល Manchester United បញ្ហា គឺតំបន់ការពាររបស់គាត់ ជាពិសេសម៉ាឡេស៊ីហើយជាមួយនឹង Martinez បាទគាត់មានកាយសម្បទានឹងគឺវារៀងស្ទើរបន្តិចបាទប្រិមិត្តបានឃើញហើយ ក្នុងការប្រកួតនេះហាក់ឡែនលោតតែតនេះគឺលោតតែតដដែលតែគាត់ទេអញ្ចឹងមានន័យថាកម្ពស់របស់គាត់គឺខ្ពស់ជាងខ្សែការពាររបស់ Manchester United ច្រើនមែនទែនបាទនេះគឺជាចំណុចដែលពិបាកបិទដោយការវិភាគដែលខ្ញុំជម្រាបជូនប្រិមិត្តអញ្ចឹងថាប្រសិនបើ Manchester City គេលេងបាល់ខ្ពស់បាទគេលេងបាល់ខ្ពស់គឺពិបាកបិទហើយសម្រាប់ Manchester United គឺវាតឹងអញ្ចឹងណា បាទគឺវាតឹងអញ្ចឹងបាទអញ្ចឹងប្រសិនបើយើងក៏លេខទៅមើលការប្រយុទ្ធរបស់ Manchester United វិញបាទយើងឃើញថាវាមានផលលំបាកច្រើន Marcus Rashford គាត់ព្យាយាមបាទស្វែងរកឱកាសដែរប៉ុន្តែធ្វើមិនតំបន់ការពាររបស់គាត់នឹងគឺ នៅមានបញ្ហា បាទនិយាយរួមទៅ នៅពេលដែល Manchester City ចាប់ផ្ដើមដាក់សម្ពាធខាង Manchester United គឺពិបាកនៅក្នុងការរើបំរាស់បាទពិបាកនៅក្នុងការរើបំរាស់ បាទបើសិនជាយើងក៏លេចមើលទៅគឺមានក្របបាមួយចំនួនដែរដែលក្នុងការបញ្ជូននោះគឺមានភាពល្អប្រសើរប៉ុន្តែចូលរួមសោកស្ដាយសម្រាប់ Marcus Rashford ក៏ព្រោះតែអាកានជីហើយជាមួយនឹង Nake នេះគឺគេខ្លាំងដែរបាទអញ្ចឹងបាទអញ្ចឹងជាជារឿងមួយដែលពិបាកនោះបាទជារឿងមួយដែលពិបាកបាទបាទលីភូចប់ហើយឆ្នាំនេះអត់ទេអត់តន់ចប់ទេប្រិមិត្តបាទអត់តន់ចប់ទេ យើងមិនអាចកាត់សេចក្តីការប្រកួតត្រឹមតែរយៈពេលប្រហែលអាទិត្យដំបូងយើងកាត់សេចក្តីថាពួកគាត់ចប់ទេអត់ទេបាទព្រមមិនអត់ទេបាទហើយសម្រាប់ការប្រកួត នេះយើងឃើញថាមានការលំបាកមែនតែន បាទសម្រាប់ Cristiano Ronaldo យើងឃើញថានៅក្នុងពេលចុងក្រោយនេះ Cristiano Ronaldo បាន កំពុងតែបាទជំរុញឲ្យភ្នាក់ងាររបស់គាត់ដើម្បីមានការចរចាដើម្បីចាក់ចេញពី Manchester United បន្តទៀតនៅក្នុងរដូវរងាបាទមានន័យថានៅក្នុងខែមករា មានន័យថាសម្រាប់រោងដូរគាត់ចង់ចាក់ចេញបន្តទៀតហើយបាទតាមពិតទៅគាត់ចង់ចាក់ចេញតាំងពីបាទទីផ្សាររដូវកីឡាកររដូវក្តៅម៉េះប៉ុន្តែដោយសារតែมันមានក្លឹបណា ដែលគាត់អាចទៅបាន បាទពីចំណុចកន្លែងហ្នឹងណាបាទហើយឥឡូវនេះគាត់ចង់ចាក់ចេញបន្ថែមទៀតហើយបន្ទាប់ពីអង្គុយនៅកៅអីបំរុងការដាក់ឲ្យ Cristiano Ronaldo អត់ចូលទីលានអង្គុយលើកៅអីបំរុងគឺត្រូវបានលោក Erik ten Hag ដែលជាគ្រូបង្វឹកបច្ចុប្បន្នជា manager បច្ចុប្បន្នហ្នឹងគាត់លើកឡើងថាដោយសារតែ គ្រាប់បាល់នៅក្នុងតង់ទី1នោះគឺស្ថិតនៅក្នុងគ្រាប់4ទល់នឹង0ទៅហើយអញ្ចឹងសម្រាប់ការគោរពទៅលើកីឡាករជើងចាស់រូបនេះសម្រាប់គោរពទៅលើបាទគេហៅថាអឺបទពិសោធន៍បាទក៏ដូចជាគេឈ្មោះរបស់ Cristiano Ronaldo បាទលោក Eric ten Hag មិនអាចដាក់ Cristiano Ronaldo ចូលនៅពេលនេះបាននោះទេបាទអញ្ចឹងមានន័យថាគេនាំមុខច្រើនទៅហើយបើដាក់ Cristiano Ronaldo ចូលនៅពេលនេះដូចជាបំបាក់មុខមាត់គាត់អញ្ចឹង បាទនេះជាការលើកឡើងរបស់លោក Eric Ten Hag ក្នុងនោះផងដែរក៏មានការលើកឡើងសួរទៅកាន់លោក Eric Ten Hag បន្ថែមទៀតការចំណាយលុយ70លានទៅលើ Casemiro ហេតុអីបាន Casemiro មិនដែលទទួលបាន11អ្នកដំបូងហើយការប្រកួតរបស់គាត់គឺមិនសូវបានច្រើនទៅទៀតក្នុងនោះផងដែរសម្រាប់លោក Eric Ten Hag បានបញ្ជាក់បន្ថែមថាការដែលមិនដាក់ Casemiro 11អ្នកដំបូងក៏ព្រោះតែមុននឹង Casemiro ចូលមកកាន់ Manchester United គឺឃើញថាសម្រាប់ក្រុមរបស់គាត់គឺទទួលបានជ័យជំនះបាទទទួលបានជ័យជំនះអញ្ចឹងដោយសារតែជ័យជំនះជាប់ជាប់គ្នាគាត់មិនអាចទុកឲ្យថមណៃនៅលើទីលានបាទសុំទៅទុកឲ្យថមណៃនៅកៅអីបំរុងហើយដាក់កាស៊ីមេរ៉ូបានទេបាទអញ្ចឹងគាត់រងចាំឬក៏អាចនិយាយបានថាទុកឲ្យកីឡាករដែលកំពុងតែលេងបានល្អនេះបន្តនៅលើទីលានបាទអញ្ចឹងដូចខ្ញុំជម្រាបជូនប្រិយមិត្តអញ្ចឹងថាកំពុងតែលេងល្អអញ្ចឹងប្រសិនបើយើង ដកដាក់កីឡាករផ្សេងជំនួសរ៉ូលរបស់គាត់ធ្វើឲ្យគាត់មានទឹកចិត្តមួយគឺអត់សូវល្អទេបាទអញ្ចឹងរឿងរ៉ាវនេះយើងឃើញថាដឹងហើយ ថាហេតុអីបានកាស៊ីមេរ៉ូមិនត្រូវបានចូលទីលាន11អ្នកដំបូងហើយក៏យើងដឹងដែរថាតើហេតុអ្វី បានជា Cristiano Ronaldo អត់បាន ចូលប្រកួត ទៅក្នុងការប្រកួត Manchester Derby បាទ ក្នុងនោះផងដែរការប្រកួតនេះយើងឃើញថាបើទោះជាលទ្ធផលដ៏ល្អប្រកបបាទរបស់ Manchester City ក៏ពិតមែនប៉ុន្តែការរបូតគ្រាប់បាល់នោះគឺរហូតដល់3គ្រាប់ដែលនៅក្នុងនោះផងដែរគឺជាគ្រាប់បាល់មួយដ៏ល្អដែលសុទ្ធពីចង្ងាយរបស់ Anthony ក៏ដូចជាគ្រាប់បាល់របស់ Martial ទាំងពីរគ្រាប់បាទសម្រាប់ការប្រកួតនេះយើងមើលឃើញថាសម្រាប់ Manchester City រកគ្រាប់បាល់បានតែ2នាក់ទេក្នុង6គ្រាប់នេះបាទគឺ hat-trick 2នាក់ បាទទទួលបានបាល់ម្នាក់មួយគ្រាប់យកទៅផ្ទះរៀងៗខ្លួនក្នុងនោះផងដែរសម្រាប់ Erling Haaland ទទួលបាន3គ្រាប់ក៏ដូចជា Phil Foden ទទួលបាន3គ្រាប់បាទសំណួរសួរថាតើការប្រកួតនេះ Manchester United នៅមានខ្វះតំបន់ណាទេ បាទគឺនៅខ្វះច្រើន បញ្ហាធំបំផុតគឺតំបន់ការពាររបស់ Manchester United គឺចាញ់បាទគេហៅថាចាញ់កាយសម្បទាជាមួយនឹងតំបន់ប្រយុទ្ធបាទរបស់ Manchester City បាទប្រិមត្តឃើញហើយសំបីតែដេប្រុយអីគឺមៀតរបស់គេធំធំល្អណាស់បាទបើយើងប្រៀបធៀបជាមួយនឹងម៉ាទីណេសហើយនឹងម៉ាឡេស៊ីនៅមានបញ្ហាហើយប្រិមត្តបានឃើញហើយឃើញអត់បាទម៉ាឡេស៊ីជាមួយនឹងភីលហ្វូដិនគឺសបាសបាគ្នាទេប៉ុន្តែម៉ាឡេស៊ីអត់អាចទប់ជាប់ជាមួយនឹងភីលហ្វូដិនទេចំណុចនេះហើយដែលធ្វើឲ្យអ្នកវិភាគមួយចំនួនលើកឡើងថាដែលសាន់ឆូអត់មកជួយម៉ាឡេស៊ីបាទសាន់ឆូត្រូវតែជួយម៉ាឡេស៊ីព្រោះដោយសារតែនៅពេលនេះគឺក្រុមកំពុងតែមានបញ្ហាស្ថិតនៅក្នុងតំបន់ការពារបាទ ហើយយើងមើលទៅឃើញហើយប្រិមិត្តគឺពិបាកនៅក្នុងការបិទ Manchester City ណាក៏ព្រោះតែតំបន់ជួរមុខរបស់គាត់បាទសុទ្ធតែអ្នកអាចប្រយុទ្ធបាន De Bruyne Silva Gundogan Foden បាទ Grealish បាទដក Grealish មួយចោះហើយនៅមាន Haaland ទៀតអញ្ចឹងវាជាចំណុចមួយដែលពិបាកនៅក្នុងការការពារណាបាទហើយកាយសម្បទាដល់តំបន់ការពាររបស់ Manchester United ហ្នឹងតូចជាង Manchester City ទៀត បាទចំណុចនេះដែលជាចំណុចពិបាកសម្រាប់ Manchester United ក្នុងការការពារទៅកាន់ Manchester City បាទក្នុងនោះផងដែរសម្រាប់ការប្រកួត hat trick យប់មិញបាទយប់ម្សិលមួយថ្ងៃមួយនោះយើងឃើញថាសម្រាប់ Erling Haaland ទទួល បានកំណត់ត្រាថ្មីមួយ របស់ Premier League បាទ Erling Haaland ទទួលខ្លាចទៅជាកីឡាករដែលអាចរកគ្រាប់បាល់ hat trick 3បាទប្រកួតជាប់គ្នា សម្រាប់ការប្រកួត ក្នុងទឹកដី។ បាទ3ប្រកួតជាប់គ្នាសម្រាប់ការប្រកួតក្នុងទឹកដីបាទអញ្ចឹងមានន័យថា3ប្រកួតជាប់គ្នាហើយបាទដែលលេងនៅក្នុងទឹកដី Etihad របស់ Manchester City ដែល Erling Haaland នេះរកបាន hat-trick បាទអញ្ចឹងអត់ទាន់មានអ្នកណា ដែលមានកំណត់ត្រានេះ នៅឡើយនោះទេ បាទនៅឡើយទេ ហើយឥឡូវនេះសម្រាប់ Erling Haaland ទទួលបាន14គ្រាប់ហើយ បាទត្រឹមតែ8ប្រកួតអញ្ចឹងមានន័យថាបើសិនជាគេកណនីបាទ យកមធ្យមភាពនៅក្នុងការរកគ្រាប់បាល់របស់ Erling Haaland បើសិនជាគាត់បន្តរក្សាអញ្ចឹងបាន គេត្រូវបានប៉ាន់ស្មានថា Erling Haaland នឹងអាចរកបាន60គ្រាប់នៅក្នុងរដូវកាលនេះបាទប៉ុន្តែវាមិនប្រកាសទេប្រិមិត្តបាទវាមិនប្រកាសទេគ្រាន់តែគេនិយាយថាជាមធ្យមបាទប្រសិនបើយើងគិតជាជាមធ្យមប្រសិនបើគាត់នៅតែបន្តរកបានអញ្ចឹងរហូតដល់ចប់រដូវកាលគាត់អាចរកបាន60គ្រាប់បាទ ក្នុងនោះផងដែរកំណត់ត្រានៅក្នុង Premier League អ្នកដែលរកគ្រាប់បាល់បានច្រើនជាងគេគឺមាន Andy Cole ហើយជាមួយនឹង Alan Shearer ដែលរកបាន34គ្រាប់នៅក្នុងមួយរដូវកាលបាទខណៈពេលនេះដែរឃើញថា Haaland ទទួលបានពាក់កណ្ដាលទៅហើយបាទ14គ្រាប់ទៅហើយត្រឹមតែ8ប្រកួតតែប៉ុណ្ណោះនៅសល់30ប្រកួតទៀតបាទអញ្ចឹងខ្ញុំសួរទៅកាន់ប្រិមិត្តវិញថាតើអាចទៅរួចទេកំណត់ត្រា34គ្រាប់របស់ Alan Shearer ហើយនឹង Andy Cole ដែលបាទ Erling Haaland នឹងអាចបំបែកបាននៅក្នុងឆ្នាំ2022 2023នេះបាទគឺទៅសម្រាប់រូបគាត់ បាទត្បិតតែគាត់បាទបកកែរកគ្រាប់បាទគេហៅថាបាទម៉ាស៊ីនរកគ្រាប់បាល់ណាបាទប៉ុន្តែនៅតែមិនអាចបាទចង់និយាយថា សម្រាប់បាទភ្នែករបស់គ្រូបង្វឹកផ្សេងផ្សេងគាត់មិនមែនជាកីឡាករដែលគ្រូថ្នាក់ទេ បាទមិនមែនជាកីឡាករដែលគ្រូថ្នាក់នោះទេ បាទអញ្ចឹងសម្រាប់ Erling Haaland ប្រសិនបើគាត់ពិតជាអាចរកបាន hat trick បន្ថែម2លើកទៀតបាទបើគាត់អាចរកបាន hat trick បន្ថែមបាន2លើកទៀតគាត់ស្មើនឹងកំណត់ត្រារបស់ Alang Shearer ដែល Alang Shearer គឺជាកីឡាករដែលរកបាន hat trick ច្រើនជាងគេបំផុតក្នុងមួយរដូវកាលសម្រាប់ប្រវត្តិសាស្ត្ររបស់ Premier League គឺ Alang Shearer រកបាន5លើក បាទ hat trick 5លើកបាទក្នុងមួយរដូវកាលអញ្ចឹងឥឡូវ Erling Haaland 3លើកហើយ តាមស្មើជាមួយនឹងកំណត់ត្រារបស់ Hurricane បាទអញ្ចឹងមានន័យថានៅសល់តែ2លើកទៀតទេតាមតនជាមួយនឹងកំណត់ត្រា Alang Server ហើយអញ្ចឹងបើគាត់ថែមតែ3លើកទៀតគាត់ខ្លាចទៅជាកីឡាករដែលរកគ្រាប់បាល់ hat trick ច្រើនជាង គេបំផុត ក្នុងមួយរដូវកាលសម្រាប់ English Premier League បាទត្រឹមតែមកដល់ពេលនេះ Haaland បានបំបែកលើកំណត់ត្រារបស់ Ronaldo កំណត់ត្រារបស់ Lionel Messi កំណត់ត្រារបស់កីឡាករមួយចំនួនធំទៀតបាទ ចឹងគឺឃើញថាសម្រាប់គាត់បំបីកំណត់ត្រាច្រើនប៉ុន្តែជំរាបជូនប្រិមិត្តមិនមែនកំណត់ត្រាស្អីទេបាទដូចជា100គ្រាប់ដំបូងអាយុកាលបាទអាយុរបស់គាត់នៅក្នុងវ័យប៉ុណ្ណឹងមេស៊ីបានប្រមាណគ្រាប់រ៉ូណូបានប្រមាណគ្រាប់បាទគឺកំណត់ត្រាអញ្ចឹងបាទមិនមែនកំណត់ត្រា ចុងបញ្ចប់ទេ បាទចុងវាជូនប្រិយមិត្តឲ្យហើយ